បាទបងប្អូននេះម៉ាស៊ីននេះតពីคลิปមុនបាទដែលថាយកយក AC មកទាញ DC បាទចូលអាគុយនោះកាលคลิปមុនហ្នឹង គឺខ្ញុំបានកាត់កែច្នៃវាបន្ថែមបន្តិចបន្តួចពូពីដំបូងពីមុនហ្នឹង គឺ motor នេះយើងមកទាញអត់មានអត់មានកងយោងទេណាអត់មាននិយាយពីកងយោងសារមុនហ្នឹង គឺយើងយក motor motor AC មកទាញ DC ដើម្បីបញ្ចូលអាគុយហ្នឹង វាតឹងបងប្អូនវាអត់មានកងយងជួយណាវាមានកងយងជួយអានេះខ្ញុំបានឆ្នៃកាត់បាទយកកងយងមកដាក់ហើយមួយយ៉ាងទៀតជុំជុំវាហាងវាហាងលើសបាទដូចខ្ញុំបញ្ជាក់ឯคลิปសាមុនហ្នឹងគឺអានេះជុំវាលើសវាលើសអញ្ចឹងណាភ្លើងវាឡើងដល់30ជាងវ៉ុល30ជាងវ៉ុលអញ្ចឹងគឺយើងមិនអាចយកទៅបញ្ចូលអគុយពី10វ៉ុល12វ៉ុលបានទេបាទហើយវាធ្វើឲ្យខ្សែ ក្តៅយោតអីក្តៅបាទអានេះខ្ញុំក៏បានមកកាត់កែច្នៃសាថ្មីតែម៉ូទ័រនេះម៉ូទ័រនេះនៅដដែលហើយនឹង Dilmo នេះនៅដដែល តែបានបន្ថែមកងយោងមកពីលើមួយទៀតហើយដាក់ដាក់ពលី2បាទឲ្យជុំឲ្យជុំអានេះវាចោះវិញបន្តិចធ្វើម៉េចឲ្យវាសល់តែទុំ15វ៉ុលបាទ15វ៉ុលតែអំពែវាបានខ្លាំងសារមុនទាញទាញតលតលទាញត្រង់ត្រង់ហ្នឹងគឺ យកដាក់កងយោង motor នេះវាស៊ីដល់ទៅ3អំពែ3អំពែអញ្ចឹងហើយតែពេលអានេះវាបញ្ចូលអគុយបាន9អំពែអីអញ្ចឹងវាលើសខ្វះគ្នាតែមួយអំពែហ្នឹងយើងមិនអាចទាញទៅយកភ្លើងយកភ្លើងទៅប្រើបានច្រើនយ៉ាងហ្នឹងហើយវាដូចថាវាគ្រាន់តែចិញ្ចឹមខ្លួនឯងហ្នឹងវាមិនបានចិញ្ចឹមអ្នកផ្សេងអញ្ចឹងណាបាទវាចិញ្ចឹមខ្លួនឯងចង់ទាំងរស់ហ្នឹងបាទយើងជាងទៅតែនេះខ្ញុំដាក់កងយោងមកគឺ ពេលវាវិលជក់ទៅពេលវាប្រឆេះដបងវាស្តាតដបងហ្នឹងវាស៊ីភ្លើង8អំពែហើយតែពេលដូចថាវាវិលជក់មែនតើកងយកមកជួយទៅភ្លើងនៅសល់0.6អំពែអូបាត់ច្រើនណាស់បាត់ច្រើនណាស់0បាទ0.0.6អំពែបាទ តែតែពេលវាសត្វតាដបងពេលវាប្រឆេះដបងអញ្ចឹងវាស៊ី4 5អំពែបាទពេលវាធ្ងន់ទៅវាជក់ទៅនឹងហើយវាជក់ដូចតែវិលទៅទេដែរអានេះដូចតែវិលទៅឯងហ្នឹងបាទខ្ញុំសាកខ្ញុំសាកចាក់ប្រឆេះទៅឯងអត់បានដាក់ខ្សែពៀនណាបាទអានេះបានធ្វើមកដូចថាធ្វើជើងធ្វើអីអញ្ចឹងទៅពេលយើងសាកខ្សែពៀនយើងមិនបីទៅនេះខ្សែពៀនច្រើនពេកខ្សែពៀននឹងឲ្យសេរីបានអញ្ចឹងណាបាទនេះធ្វើមិនទាន់ហើយស្រួលបួលទេ នៅរកខ្សែពៀនមកតាក់ជាមួយនេះទៀតហើយតាក់ជាមួយអានេះខ្សែដាក់ម៉ូលេតូចបន្តិចហ្នឹងហើយបាទយើងទប់ជុំវាអានោះតូចមកអានេះធំអានេះតូចអានេះកាន់តែធំបាទយើងជាយាមធ្វើឲ្យជុំអានេះឲ្យយឺតបំផុតភ្លើងចេញ15 10វ៉ុល15វ៉ុលតែត្រូវការអំពែវាហាងច្រើនបន្តិចណាអំពែវាចេញមក6អំពែអីហ្នឹងយើងសบายយើងហើយចូលអគុយបាទ ហើយវាស៊ីដល់1អំពែផងហ្នឹង00កបៀស6អំពែគិតមើលទៅ1ដុល្លារអំពែផងហ្នឹងកន្លះអំពែយើងថាកន្លះអំពែចុះបានកងយងមកជួយតែនេះអានោះតែពេលវាវិលជក់ទៅវាលេងធ្ងន់ហើយវាកងយងបាទកងយងទេដែលមកទាញអានេះបន្តបាទដើម្បីជក់គុយតែនេះចាំមើលខ្ញុំទៅនេះសិនវាខ្សែពៀនវាខ្វះបាទហើយនេះខ្ញុំត្រូវកាត់ជើងវា ធ្វើដើម្បីយើងរឹតខ្សែពៀនអីដូចដាក់ម៉ូទ័រដែរអញ្ចឹងណាហ្នឹងហើយធ្វើរឹតខ្សែពៀនបានយើងមិនបាច់ផ្លាស់ប្ដូរខ្សែពៀនច្រើនច្រើនខ្សែពេកខ្សែពៀននៅថាខុសគ្នា4 5លេខអីយើងអាចដាក់បានទៅយើងរឹតបានអីអញ្ចឹងទៅណាហ្នឹងហើយអានេះនៅនៅថតមកជ្រុងគាត់នេះបើខ្ញុំឲ្យថតខាងនេះម្ដងបាទបានសាករបស់របរតរៀងពេញហ្នឹង ថ្ងៃនេះថ្ងៃអាទិត្យផងបាទបានធ្វើម៉ោង3មកហើយដែរហ្នឹងភ្លៀងមើលភ្លៀងពេកអញ្ចឹងភ្លៀងវាសាច់ដល់មុខផ្ទះអញ្ចឹងយើងមិនអាចទៅគួយធ្វើបានគ្រឿងភ្លៀងគ្រឿងអីអញ្ចឹងវាពិបាកវាស្ទឹកនិយាយចំបាទខ្ញុំបានដាក់កងយងកងយងពេលវាជក់ទៅទុំនៅទេគាត់ណាដកដូចចាញ់ហ្នឹងវាយល់ទៅចុងកន្លះម៉ោងអីបាទកងយងដាក់មិនសិនសាមុនហ្នឹងឯងបាទកងយងដសាដសាអាអាហ្វ្រីនជីសាមុនហ្នឹង បាទយើងផ្លាស់ប្ដូរសាកគ្នាសិនទៅអានោះទុកម្ដុំសិនអានេះនឹងមានផ្លូវប្រើបានភាគរយច្រើនជាងហ្នឹងហើយនេះធ្វើអានេះសិនអានេះភាគរយដែលថាយើងអាចធ្វើបាននឹងច្រើនជាងហ្នឹងហើយទុំកាត់សាកាត់សាហើយមិនទាន់ហើយស្រួលបួលហើយនៅធ្វើកន្លែងរឹតអានេះរឹតខ្សែពៀនបន្តិច តែនិយាយទៅនិយាយចំទៅអានេះថាវាបដួលអញ្ចឹងទៅវារឹកខ្សែពៀនខ្លួនឯងដល់ស្វ័យប្រវត្តិនឹងហើយយើងរុញមកប្រឡែងទៅវារឹកខ្លួនឯងហើយវាមិនត្រូវការទាញធ្ងន់ទេអានឹងឲ្យតែវិលហើយវាជក់ទៅវាលែងទាញហើយហ្នឹងហើយតែទៅរកខ្សែពៀនហើយត្រូវកាត់ជើងអានេះសាថ្មីបាទជើងអានេះត្រូវកាត់សាថ្មីហើយធ្វើជើងផ្អៀងចុះឡើងអញ្ចឹងដើម្បីរឹកខ្សែពៀនបានហ្នឹងហើយឌីលម៉ូមុនបាទឌីលម៉ូសាមុន ដែលថាភ្លើងវាឡើងដល់30ជាងវ៉លហ្នឹងអត់បានទេចូលអគុយមិនបានទេបាទវាធ្វើឲ្យអគុយហើមឬក៏អគុយហ្នឹងផ្ទុះបានបាទយើងពេលយើងផ្ទះយូរយូរទៅហើយធ្វើឲ្យខ្សែក្តៅយោតអីក្តៅទប់ឈ្នះដែរបាទតែអំពីនៅដាលឬគាត់វល់វាច្រើនវាអត់ល្អទេយើងយកវល់មកសំរុំអំពីកាន់តែច្រើនកាន់តែល្អបាទអំពីហើយជាមើលខ្ញុំសាកខ្ញុំសាកសាកឲ្យវាវល់ឲ្យបានហើយអំពីឡើងបណ្ណាហើយខ្ញុំរកវិធី បន្ថែមអំពីអាទៀតគឺដូចជាយើងទៅរកដំភ្លើងដំភ្លើងមកបន្ថែមអំពីបាទបើតាមពីឡើងអានឹងលយយើងឯងបាទបានដៃយើងមកអានេះអំពីចង់និយាយថាបើថាវាដើរប៉ុណ្ណឹងដូចខ្ញុំបញ្ជាក់ខាងលើមិញថាអត់មានដាក់កងយងអញ្ចឹងវាស៊ីដល់តែ4អំពី4 3 4អំពីពេលវាវាអស់នេះចូលគួយអញ្ចឹងដោយសារមុនអញ្ចឹងណាគ្លីបសារមុនណា វាហើយអានេះបានតែ4 5អំពែតិចតួចហ្នឹងហើយទៅចូលគុយវិញចាំខ្លួនឯងចង់រស់ផងដូចនិយាយមិញហ្នឹងបាទតែពេលដាក់កងយោងទៅអានេះ C00 ក្បះ6អំពែយើងវាយថាកន្លះអំពែចុះលើសកន្លះមកមកមកចុចទេបាទអានេះអំពែចេញនៅដដែលអញ្ចឹងមានន័យថាអានោះវាស៊ីតិចអានេះអំពែនៅសល់នៅសល់4អំពែជាងបាទ ដែលអានោះវាស៊ីកន្លះអម្ពែអានេះសល់4អម្ពែជាងកាលសាមុនអានោះវាស៊ី3អម្ពែ4អម្ពែអានេះបាន4 5អម្ពែសល់1អម្ពែនោះចូលគួយប៊ីសមិនរួចផងហ្នឹងដូចថាយើងទាញភ្លើងទៅប្រើប៉ាប់ភ្លើងធ្លាក់ហ្មងបញ្ចូលលេងតន់ហ្មងគឺអញ្ចឹងតែបញ្ចូលលេងតន់អគុយអស់នឹងអានេះឲ្យលេងខ្ញុំទុំបានអគុយមកទុំបានអគុយមកគ្រឿងសាកនឹងឯងបាទអគុយឡានពួកជាងជាងថៃគេ ចង់និយាយថាតើឲ្យយើងស្នើអីគេឲ្យតែយើងសួរអីគេគេឲ្យមកសារហើយបើគេឲ្យយើងមកសារបងបាទហ្នឹងហើយចាំមានមានคลิปភាសាទៀតនៅមានคลิปមករឿយរឿយបងប្អូនបាទធ្វើធ្វើតលបានហ្នឹងហើយផ្លាស់ប្ដូរកុំទៅខ្វល់សាសាអាក្បួននេះអត់បានយើងរកវិធីក្បួនផ្សេងរកចាំចិនក្បួនគង់មានថ្ងៃណាមួយ ប៉ះក្បួនយើងនេះថ្ងៃណាមួយប៉ះក្បួនមួយយ៉ាងទេបើបំសាមិនដឹងទេយើងគិតយើងគិតគិតតែពីថាអីធ្វើអញ្ចេះយកអានេះប៉ណ្ណេះដាក់អានោះប៉ណ្ណោះដឹងឲ្យបានហើយយើងនិយាយយន្តការទ្រឹស្ដីវាមិនដូចការដូចថាយើងប្រតិបត្តិដែលផ្ទាល់ទេដល់ធ្វើផ្ទាល់ដែរមិនដឹងថាអូវាមិនមែនដូចទ្រឹស្ដីវាមិនមែនដូចការគិតរបស់យើងទេបាទនេះ motor តំបងខ្ញុំគិតថាដាក់រៀបធ្វើម៉េចឲ្យវាចូលក្នុងប្រអប់នេះទៅណាបាទឲ្យវាចូលក្នុងអាអាអាក្រងនេះទៅកុំឲ្យវាសល់មកក្រៅតែនេះឥឡូវថាវាសល់សិនទៅខ្សែពៀនរៀងវែងណាសល់សិនទៅហើយបើថាបានមិនមកយើងចាំអង្កិលរៀបចំដាក់ក្នុងទៅយើងវាយជាទូហ្មងយើងយកជ័រយកអីមកបិទឲ្យចិត្តទៅចេញតាព្រីភ្លើងចេញតា អូមចេញតែស្អីវាស់ភ្លើងវាស់អំពែហ្នឹងបានហើយតែយើងកាច់ទៅវិលល្មងហើយដាក់អគុយដាក់អីក្នុងណាអានេះអានេះនេះកម្រងការតទៅមុខមកថាអានេះធ្វើទៅបាន បាទតែនេះនេះឱកាសឱកាសបានលទ្ធផលសម្រាប់លទ្ធផលមិនអាចច្រើនជាងក៏ដោយអាសាមុនហ្នឹងក៏រៀងពិបាកដែរ ឌីលម៉ូវាងតិចគីឡូពេកកងយងក៏វាយ៉ាងស្រាលទៅវាវិលទៅវាចេះតែឈប់ដល់អាគ្រឿងមួយទៀតហ្នឹងណាបាទហើយមួយយ៉ាងទៀតមួយយ៉ាងទៀតដែលថាឌីលម៉ូបងក៏នៅខាងតឡាត់ថៃបាទនេះសូមនិយាយបន្តិចបងដែលថានៅតឡាត់ថៃបានផ្ញើមកឲ្យខ្ញុំឆ្នៃហ្នឹងគឺខ្ញុំនឹងរៀបចំធ្វើ ទូធ្វើជាក្រងនឹងឲ្យគាត់ដែរបាទហើយយកឌីលម៉ូយកម៉ូទ័របាទយកម៉ូទ័រជុលទៅវិលហ្នឹងហើយហើយចាំពួកគាត់នៅកន្លែងនោះគាត់យ៉ាងពិបាកបន្តិចដូចថាអាគ្រឿងផ្សារគ្រឿងអីគ្រឿងដែកអីហ្នឹងគាត់នៅ ធ្វើការមួយគេហ្នឹងយ៉ាងពិបាកបន្តិចហ្នឹងហើយគាត់អាស្រ័យឲ្យថាឲ្យខ្ញុំហ្នឹងជួយ មើលគាត់ត្រូវអញគាត់តិចផងបាទអីទៅចាំខ្ញុំធ្វើអាក្រងនោះមួយរៀបដិលម៉ូរៀបអីឲ្យគាត់ នឹងហើយចាំគាត់ទៅបន្តបន្ថែមបន្ថយខ្លួនឯងពូបើថាឲ្យខ្ញុំធ្វើឲ្យបានហ្មងធ្វើមិនទៅរបស់ខ្ញុំទាំងពីរ3គ្រឿងធ្វើមិនទាន់បានផងអានេះគាត់ថាធ្វើក្រងធ្វើអីឲ្យគាត់សិនទៅភ្ជាប់ឲ្យស្រួលបួលគាត់សិនបាទហើយគាត់ទៅបន្តមិនទៅឆ្នៃប្រឌិតទៅរិះគិតអានឹងតាមគំនិតរបស់គាត់ផ្សេងពីខ្ញុំអញ្ចឹងណាបាទបាទនេះនឹងនិយាយពីគ្រឿងរបស់បងដែលផ្ញើមកខាងពី ទងទេពពីតឡាត់ថៃបាទឌីលម៉ូនៅដែលថាបាក់បែកខ្ញុំបានរៀបចំអីឲ្យអស់ហើយបាទសូមអរគុណនេះចាំខ្ញុំធ្វើមានคลิปបន្តអានេះគ្រាន់តែយើងថតលេងលេងបាទហើយយើងថតជាកម្រងការសាកល្បងសិនគឺថាថ្ងៃនេះខ្ញុំបានធ្វើបានប៉ុណ្ណេះ ហើយខ្ញុំបានឆ្នៃបន្ថែមមកកងយោងអីហ្នឹងគឺប៉ុណ្ណេះហ្នឹងហើយហើយចង់បាន comment ពីបងប្អូនជួយផ្ដល់យោបល់ឲ្យផងដូចថាចិនច្រើនយោបល់ទៅនឹងអាចមានយោបល់ដែលថាជួយបំភ្លឺបាទជួនកាលយើងគិតតែឯងអញ្ចឹងក៏វាពិបាកដែរយើងគិតទៅគោះក្បាលតែមួយយើងគិតទៅវាទៅទៅផ្លូវណាតាន់ទៅវាតាន់ហ្នឹងណាវាមិនអាចរិះគិតទៅកន្លែងផ្លូវផ្សេងអីអញ្ចឹងណាហើយបងប្អូនវាថាបងប្អូនជួយ comment មកចិនចិនគ្នាអញ្ចឹងទៅ បាទជួនកាលបងប្អូននេះមានខមមិននេះ មានការរិះគិតផ្សេងពីខ្ញុំបាទហ្នឹងហើយនឹងនឹងអាចធ្វើឲ្យមិនសិននេះដំណើរការទៅមុខតលបាន សម្រាប់អីបាទបាទសូមអរគុណ